ក៏ប៉ុន្តែអំពើដែលធ្វើនឹងវាតេតួងទៅត្រង់ដែលថាដឹង ឬមិនដឹងបើដឹងក៏ធ្វើក្នុងហេតុនៃសេចក្តីសុខហេតុជាប្រយោជន៍ទៅប៉ុន្តែដល់អត់ដឹងថាចង់បានសុខប៉ុន្តែទៅធ្វើហេតុដែលនាំឲ្យកើតទុក្ខគណៈដែលចង់បានសុខទៅធ្វើហេតុដែលនាំឲ្យកើតទុក្ខអាហ្នឹងឯងប៉ុន្តែយើងយើងយើងកុំឲ្យ ទៅច្បោកច្បល់ជាមួយនឹងបំណងបំណងរបស់សពសត្វទាំងអស់នោះគឺចង់បានសុខប៉ុន្តែមកពីមិនដឹងដល់តែយើងយល់ថាមកពីមិនដឹងនេះហើយវាមាន លោភៈទុសៈមោហៈជាអកុសលមូលនេះបានជានាំឲ្យមានអកុសលកម្មអានឹងគឺជាអារម្មណ៍ដែលនាំឲ្យយើងមានករណាតែមានបំណងជួយ ឲ្យគ្រប់គ្នានឹងបានចេះដឹងឡើងតាមរយៈនៃការដែលយើងតម្កល់ថែរក្សាពុទ្ធសាសនានឹងដើម្បីជាប្រយោជន៍ជួយជួយតាមផ្លូវចិត្តសន្តាននឹងឯងឲ្យគ្រប់គ្នាមានឧបនិស្ស័យក្នុងពុទ្ធសាសនានឹងបានចេះដឹងឡើងដើម្បីសាងហេតុនៃសេចក្តីសុខឲ្យសមនឹងបំណងដែលចង់បានសុខគ្រប់គ្នានឹង កុំឲ្យចង់បានសុខហើយទៅធ្វើហេតុទៅនាំឲ្យកើតទុក្ខអានឹងទៅជាករុណាអត់មានខឹងទេមកអំពីយើងយល់ហេតុផលត្រឹមត្រូវយើងយល់ថាគ្រប់គ្នាសិតតែចង់បានសុខទៅធ្វើអីធ្វើអីធ្វើអីក៏សិតតែមកពីចង់បានសុខហ្នឹង ចឹងយើងអត់យកអំពើខុសឆ្គំឆ្គងអីហ្នឹងឲ្យទៅប៉ះពាល់ច្បោកច្បល់ជាមួយនឹងបំណងទេបំណងដែលចង់បានសុខហ្នឹង គឺនៅតែចង់បានសុខអញ្ចឹងហើយកាលណាបើយើងចាប់យកបំណងគ្រប់គ្នាដែលចង់បានសុខហ្នឹងមកជាមេត្តានិមិត្តបានអាហ្នឹងគឺជាបតតឋាននៃការចម្រើនមេត្តាហើយ មេត្តាចិត្តហ្នឹងចឹងហើយដល់ទៅចម្រើនមេត្តាចិត្តជាការដែលរក្សាអ្នកដតីហ្នឹងក៏ឈ្មោះថារក្សាខ្លួនឯងរក្សាខ្លួនឯងយ៉ាងម៉េចពីព្រោះតែកាលណាមេត្តាអ្នកដតីគឺបានទីក្តីថាជាការមេត្តាខ្លួនឯងហ្នឹងជាការដែលថែរក្សាចិត្តខ្លួនឯងហ្នឹងកុំឲ្យវាមានសេចក្តីទុកកើតឡើងអកុសលនីវរណៈ ដោយព្យាបាទៈអីអីហ្នឹងវាជាអាហាររបស់អវិជ្ជានឹងឯងវាទៅជាវង្វេងងងឹតល្ងងទៅ ដោយនិវរណៈធัว5ហ្នឹងជាអាហាររបស់អវិជ្ជាធ្វើឲ្យអវិជ្ជាហ្នឹងចម្រើនទៅហើយតែកាលណាល្ងងបុគ្គលល្ងងខ្លៅជាកំពូលសត្រូវជាមួយនឹងខ្លួនឯងនឹងឯងអ្នកដតីមិនកាចមិនសាហាវអីដាក់យើង ជាងខ្លួនយើងដែលល្ងងទេណានឹងឯងចឹងដែលនាំមកនៅសេចក្តីទុកឲ្យខ្លួនឯងក្តីទុកក្នុងវត្តសង្សារបដិច្ចសមុបាទធัวមានអវិជ្ជា ជាខាងដើមមានតែក្តីទុកជាខាងចុងហ្នឹងគុណចាស់ប្រសង់បានឆ្លាតជាយហើយអញ្ចឹងគឺថា ការដែលយើងស្អប់អ្នកដតីហ្នឹងគឺស្អប់ខ្លួនឯងជាងពីព្រោះយើង មានសាងសេចក្តីសៅមងសាងកិលេសឲ្យអ្នកដតីឯណា គឺសាងក្តីសៅមងសាងបាបឲ្យខ្លួនឯងទៅតើអ្នកដែលយើងស្អប់ហ្នឹងណាហើយនឹងអាចិត្តដែលស្អប់គេហ្នឹងណាយើងត្រូវខ្លាចត្រូវរង្គៀសអាចិត្តដែលយើងស្អប់គេនឹងជាងនឹងឯងទាំងអ្នកដែលយើងស្អប់នឹងមិនបានមកធ្វើអីឲ្យយើងប្រព្រឹត្តទៅក្នុងបាបកម្មបានទេមិនអាចឲ្យ វិលវល់ទៅក្នុងអបាយភូមិក្នុងវត្តសង្សារបានទេនឹងឯងអស់យ៉ាងវាតកតួងនឹងរឿងកម្មផលអីអីហ្នឹងអាចថាសម្លាប់យើង បានអញ្ចឹងតែមិនអាចចាត់ចែងឲ្យយើងទៅនរកប្រែទេឆានអសូរកាយអបាយភូមិអីទេណែបាបកម្មហ្នឹងឯងជាកម្មបច្ច័យចឹងយើងអត់មានសិទ្ធិទៀមទាថា កំណើតមនុស្សទេវតាអីបកែកអីមិនទៅអបាយភូមិអីទេពីព្រោះដំណើរជីវិតហ្នឹងវានៅលើកម្មជាបច្ច័យហ្នឹងឯងតែយើងកើតមកក្នុងជាតិហ្នឹងក៏យើងពិនិត្យមើលទៅយើងឃើញណាវាអត់មានយើងចិត្តតែបង្កប់បញ្ជាទៀមទាអីបានសពគ្រប់ទេ អស់យ៉ាងយើងមានសតិសម្បជញ្ញៈគ្រប់គ្រងចិត្តឲ្យបានល្អតទៅប៉ុន្តែរឿងដូចជាសក់ទុកអីអីចឹងយើងចង់បានសក់ប៉ុន្តែសេចក្តីទុកកើតមាន យើងមានហាមឃាត់បានណានឹងឯងហើយជារៀបជាធិមរណៈអីហ្នឹងការព្រាត់ប្រាស់អីហ្នឹងអកុសលវិបាកផ្សេងផ្សេងយើងមានហាមឃាត់បានឯណាព្រោះជីវិតហ្នឹងមួយផ្នែកធំវាប្រព្រឹត្តទៅតាមកម្ម ចឹងវាជាផលវិបាករបស់កម្មមួយចំណែកទៀតវាប្រព្រឹត្តទៅ ដោយជារៀបជាធិមរណៈដោយការមិនទៀងជាទុកនឹងហើយបានមួយចំណែកទៀតគឺប្រព្រឹត្តទៅជាជីវន្តចិត្តហើយយើងមានស្មារតីទៅក៏ចេះតែគ្រប់គ្រងចិត្តវិញ្ញាណហ្នឹងឲ្យបានល្អទៅ ក្នុង គុណធម៌របស់សัพពរោះនឹងឯងអញ្ចឹងយើង ឃើញថាអ្វីអ្វីក៏តេតួងទៅនឹងបច្ច័យក្នុងជីវិតរបស់យើង បានផលរបស់បច្ច័យនឹងឯងប្រព្រឹត្តទៅជាសង្ខារធัวហើយក៏ជាសង្សារវត្តនឹងកាលណាបើយើងបានយល់ដឹងចឹងទៅ យើងមករង្គៀសចំពោះកិលេសក្នុង ចិត្តសន្តានចឹងព្រោះកិលេសហ្នឹងដែលនាំឲ្យប្រព្រឹត្តនៅអកុសលកម្មបាបកម្មផ្សេងផ្សេង ដែលកបីវានៅបាបនឹងឯងដែលព្រះអង្គត្រាស់ថាបាបានិបរិវត្តយេកបីវាចាបាបនឹងឲ្យដូចជាបុគ្គលស្រឡាញ់ជីវិតវាចានៅ ការផឹកថ្នាំពឹសអញ្ចឹងឬក៏នាយពាណិជ្ជដែលមានគ្នាតិច តែមានទ្រព្យច្រើនធ្វើចំនួនជួញដូរសើបតំណឹងដឹងថាមានចោរនៅស្ទាក់ពីខាងមុខអញ្ចឹងក៏ កិច្ចជៀសវាងផ្លូវដែលមានភ័យវានជោវៈភយ៉ាងមគ្គាំងអបសត្ថោមហដ្ឋណោនឹងឯងគឺលេខពេនិចដែលមានគ្នាតិចអបសត្ថោនឹងមហដ្ឋណោនឹងមានទ្រពច្រើនអញ្ចឹងគឺថា ត្រូវកិច្ចត្រូវជៀសវាងផ្លូវដែលមានភ័យព្រះអង្គលើកពីបាបនឹង ដូចជាថ្នាំពឹសហើយនឹងដូចជាចោល អញ្ចឹងគឺត្រូវតែកិច្ចជៀសវាងអំពីបាបកម្មនឹងឯងជីវិតយើងមានបញ្ហាដោយសារមានបាបនឹងទេតើលោភៈទសៈមោហៈនឹងវាឲ្យយើងកើតទុកវាឲ្យយើងភ័យវាឲ្យយើងព្រួយបារម្ភហើយវានាំឲ្យយើងមិនចេះគ្រប់គ្រាន់ជាមួយនឹងរបស់ក្នុងលោកធ្វើឲ្យលំបាកហើយមែនទែនគឺថាអវិជ្ជាដែល វានាំឲ្យមានសេចក្តីប្រកម្មបញ្ញខណ្ឌហ្នឹងយកមកធ្វើជាខ្លួនយើងនេះហើយនឹងត្រូវលំបាកក្នុងការប្រកែប្រកាន់ហួងហែងមែនទេទៅណាថាអីឲ្យតិចតួចក៏មិនបានអីចឹងទៅលំបាកនឹងរោគអវ័យវ័យសពគ្រប់មកប្រកបគុណទំនុកបំរុងបញ្ញខណ្ឌហ្នឹងដោយអំណាចអវិជ្ជាដែលអត់ដឹងហ្នឹងចាប់យកមកធ្វើជាខ្លួនយើងហ្នឹង រួចទៅមិនត្រឹមតែមួយជាតិនឹងហើយហីទៅណាអវិជ្ជាតណ្ហាបាទាននាំឲ្យកើតអភិសង្ខារគឺកម្មចតិស្លាប់ទៅនាំយកអត្តភាពថ្មីមួយមកទៀតហើយយើងខំប្រឹងដោះស្រាយសេចក្តីទុក្ខក្នុងជាតិនឹងថាឲ្យរួចរាល់ហើយដល់ទៅពេលចាកលោកនឹងទៅវាអត់បញ្ចប់ត្រឹមប៉ុណ្ណឹងវាដូចម្សិលមិញអស់ទៅ យើងមកដល់ថ្ងៃនេះអញ្ចឹងណានឹងឯងមើលមើលមាន បាត់យើងឯណា ម្សិលមិញរូបធម៌នាមធម៌រលត់ទៅតើប៉ុន្តែវាមានបច្ច័យឲ្យនាមរូបកើតក្នុងបច្ចុប្បន្នថ្ងៃនេះទៀតនឹងឯងអស់ពីខែនឹងទៅនៅខែក្រោយ នាមរូបកើតបន្តទៀតគឺយើងនឹងឯងអស់ពីជាតិនឹងទៅ គឺវាមិនមែនបាត់យើង ត្រឹមស្លាប់ឯណា កម្មជាបច្ច័យដល់អញ្ចឹងគឺថាដំណើរជីវិតទៅទៅបរលោកនឹងអញ្ចឹងឯងចឹងវាដូចយើងដើរទៅអញ្ចឹងតែនេះ ដោយបរមត្តគឺវាមានកម្មជាបច្ច័យបើប្រខៃណាស្របអត់មានអវិជ្ជាតណ្ហាបាទានអត់មានតតែងអភិសង្ខារគឺកម្មអញ្ចឹងគឺថាចុតិទៅក៏អស់វត្តដាក់ត្រឹមតែប៉ុណ្្នឹងទៅជាការរលត់ទុកនឹងឯងតែដល់ទៅនន្តិសញ្ញាជាណូលោកោសត្វលោក ដែលជាប់ទៅដោយនន្តិហ្នឹងវាមិនបញ្ចប់ត្រឹមថ្ងៃហ្នឹងទេនឹងឯង គឺវាបន្តទៅដល់ស្អែកខែក្រោយឆ្នាំក្រោយអស់ពីជាតិនឹងទៅជាតិក្រោយគឺជាផលវិបាករបស់កម្មដែលត្រូវកើតឡើងអញ្ចឹងឯងចឹងហ្នឹងគឺជាច្បាប់ក្នុងโลกនេះគឺប្រព្រឹត្តទៅអញ្ចឹងវាដូចយើងច្បាប់ក្នុងប្រទេសនគរអីចឹងទៅនៅស្រុកខ្មែរយើងក៏ច្បាប់ស្រុកខ្មែរទៅដូច រថយន្តអីយើងប្រកាន់ស្ដាំអញ្ចឹងទៅហើយដល់ទៅស្រុកខ្លះទៀតច្រើនក៏ប្រកាន់ឆ្វេងអញ្ចឹងទៅនឹងឯងចឹងហើយអញ្ចឹងវាទៅតាមច្បាប់ប្រទេសនគរហ្នឹងហើយយើងនៅស្រុកយើងយើងបើកស្ដាំទៅទៅស្រុកគេយើងបើកស្ដាំដែរមិនបានទេត្រូវទៅតាមស្រុកគេ នឹងឯងច្បាប់អីអីទៀតក៏ដូចគ្នាខ្ញុំដើរលើកឡើងចង់បញ្ជាក់ថារឿងក្នុងលោកនោះវាមានច្បាប់របស់លោកនឹងអញ្ចឹងវាអត់មែននៅលើយើង ស្រេចតែចិត្តយើងចង់បានយ៉ាងនេះចង់បានយ៉ាងនោះទេនឹងឯងអាហ្នឹងដែលក្នុងពុទ្ធសាសនាព្រះអង្គរំលឹកដាស់តឿនណាស់ឲ្យពុទ្ធបរិស័ទនឹងឯងសិក្សាថ្នាក់បរិញ្ញាបរិញ្ញាហ្នឹងគឺសិក្សាពីច្បាប់លោកនេះច្បាប់ធម្មជាតិហ្នឹង តែយើងសិក្សាចេះដឹងទៅបានអប់រំចិត្តនឹងឯងឲ្យព្រមទៅតាមការពិតឃើញសច្ចធម៌ហើយបើយើងអត់ចូលសាលាវាចិត្តតែចង់បានអី តាមចិត្តដល់អត់បាន តាមចិត្តយើងតោះយើងខឹងនៅតែល្ងងអញ្ចឹងគឺបានដីថាផ្ទុយពីការសិក្សាមានការចេះដឹងវាល្ងងនឹងឯងដើម្បីកំចាត់សេចក្តីល្ងងវាតល់តែយើងអប់រំទានសិលភាវនាចូលមកដល់ សតិប្បដ្ឋានវិបស្សនាទៅ បានអាចសម្រេចនៅបរិញ្ញាបានដែលមានព្រះពុទ្ធអង្គជាបរមគ្រូបរិញ្ញានោះមានញាតបរិញ្ញាដឹងនាមរូបព្រមទៅដោយ បច្ច័យតៃរណបរិញ្ញា ដឹងនាមរូបកើតរលត់បហានៈបរិញ្ញានឹងក៏វិបស្សនាមានកម្លាំងរហូតដល់ទៅមគ្គញាមទៅ ដែលលះបង់នៅកិលេសលះបង់នៅ ការប្រកែប្រកម្មហួងហែងហ្នឹងគឺថាព្រមជាមួយគ្នានឹងច្បាប់ធម្មជាតិដូចការមិនទៀងអញ្ចឹងហើយយើងចង់ឲ្យទៀងហ្មងវាប្រឆាំងជាមួយច្បាប់លោកនេះបាត់ទៅហើយហើយយើងគិតតែពីទៀងតែទៀងតឹងណាហ្នឹងឯងតែតឹងហ្នឹងគឺបានតែតឹងតែងចង្អៀតចង្អល់ហើយព្រោះមិនបានដូចចិត្តមកពីយើងចិត្តទៅទៀងចឹងហើយយើងដឹងតាមសេចក្តីពិតទៅយើងលេងទៅហ្នឹងឯងយើងហៅបលេងយោ ហ្នឹងឯងលួស្អែនឹងងូលេងទៅលេងដោយបញ្ញាតែមិនមែនចិត្តតែបដែតបដោយទេ គឺវិបស្សនាទេបានដឹងសង្ខារលោកតាមសេចក្តីពិតចឹងទៅ មិនមានការប្រកាន់ហួងហែងសំបីតែបញ្ញខណ្ឌខ្លួនឯងខ្លួនយើងខ្លួនគេហ្នឹងក៏ឃើញថាជាធัวដែល មានបច្ច័យឲ្យកើតឡើងអ្វីដែលកើតទីបច្ច័យវាដូចពន្លឺថ្ងៃនេះអញ្ចឹងវាមានចាំបាច់ត្រូវការទៀមទាអី ឬដូចផ្លេកបន្ទោដូចអិនតនូអញ្ចឹងដូចថ្ងៃបដើកូនអញ្ចឹងវាមានចាំបាច់ទៀមទាអីដូចមនុស្សឈើដែលគេធ្វើដូចមនុស្សយន្តអីអញ្ចឹងវាមានចាំបាច់ភ័យព្រួយអីអ្វីអ្វី ដែលកើតពីបច្ច័យវាអត់មានចាំបាច់ហួងហែងខ្លួនឯងអីទេគ្រាន់តែជាផលនៃបច្ច័យតែប៉ុណ្ណឹងទេដូចពន្លឺថ្ងៃហ្នឹងអញ្ចឹងអត់ព្រះអាទិត្យអត់ទៅមានពន្លឺនឹងមានខ្លួនឯងនៅតែភ្លឺអីណា បើពន្លឺនោះវាមានខ្លួនឯងមិនអាស្រ័យព្រះអាទិត្យទេវានៅតែភ្លឺទៅទោះជាអត់ព្រះអាទិត្យក៏នៅតែភ្លឺដូចពេលយប់យើងអត់ចង្កៀងអញ្ចឹងដែលមានអណ្ដាតប្រទីបទៅឬមានអកិសនីទៅបានមានពន្លឺបើពន្លឺនោះវាមានខ្លួនឯងយើងបិទកងតាក់ទៅបិទទៅអញនៅតែភ្លឺអានឹងបើវាមានខ្លួនឯងប៉ុន្តែអត់ទេបិទកងតាក់ទៅពន្លត់អណ្ដាតទៀតនឹងទៅពន្លឺក៏បាត់ទៅដែរ យ៉ាងណាមិញអវ័យអវ័យដែលកើតពីហេតុវាអត់មាន ខ្លួនឯងទេគ្រាន់តែជា ផលរបស់ហេតុបច្ច័យតែប៉ុណ្ណោះអវ័យអវ័យទាំងអស់ក្នុងលោកសិតតែកើតពីហេតុទាំងអស់ជាសច្ចធម៌អញ្ចឹងណានឹងឯងក្នុងការដែលយើង ស្រាវជ្រាវរាវរកសេចក្តីពិតហ្នឹងគឺត្រូវចូលឲ្យទៅដល់បរមត្តធម៌បានយើងរកការពិតឃើញហើយមានបងប្អូនកូនចៅ ខ្លះគាត់ពិបាកចិត្តគាត់អីគាត់ថឹងក្នុងโลกនេះគ្មាន ការពិតទេគ្មានយុទ្ធធัวទេ អីចឹងទៅអានឹងគឺមកពីវានៅជាប់ក្នុងរឿងរឿងរ៉ាវបញ្ញត្តិរឿងរ៉ាវក្នុងលោកនឹងមានការបោកប្រាស់គេងប្រវាញ់បន្លំអីចឹងទៅនឹងចឹងក៏ថារួការពិតមិនមានទេហ្នឹងគឺមកពីអត់ចូលដល់បរមត្តទាំងហ្នឹងឯងទៅចូលដល់បរមត្តគឺជាបរមត្តសច្ចៈ អ្វីអ្វីពិតណាស់100%ទៀតដែលត្រូវកើតឡើងហ្នឹងគឺអត់មាននរណាអំបកនរណាបង្កប់វិជានរណា សម្លុតគម្រាម កំហែងអីបានភ័យខ្លាចកើតឡើងអីអត់ទេក៏សម្លុតដំបងយៈដំបងមីអីក៏មិនខ្លាចដែរអត់មានស៊ីចំណោកសោកប៉ាន់អីកើតមកខុសហេតុខុសបច្ច័យអីគឺអត់ទេណាបរមត្តធัวទាំងចិត្តចេតសិករូប មានបច្ច័យបានកើតឡើងបច្ច័យយ៉ាងណា គឺយ៉ាងហ្នឹងអានេះឯងដែលជាមេរៀនដែលព្រះពុទ្ធឲ្យយើងរៀនណាតែកាលណាយើងរៀនចេះដឹងថ្នាក់បរិញ្ញាហ្នឹងគឺអប់រំចិត្តហ្នឹងឲ្យព្រមជាមួយនឹងការពិតហើយតែព្រមគឺសុខហ่ะចិត្តហ្នឹងតែព្រមគឺសុខហ่ะនឹងឯងឬរឿងដែលមិនព្រមទេតាដែលចិត្តតែប្រទៀងទៅតាមអំណាចឧបាទានហ្នឹងសោចន្តិជានាមមាយិទេ ណហិសន្តិនិច្ចាបរិជ្ជហាហ្នឹងគឺពួកជនទាំងឡាយហ្នឹងតែងតែសោកសៅព្រោះហេតុតែហួងហែងរបស់មិនទៀងហ្នឹងហ្នឹងឯងថាជារបស់យើងមមេយីតេហ្នឹងរបស់អញហ្នឹងអញ្ចឹងទៅវាត្រូវសោកសៅនៅ ក្នុងការដែលរបស់ហ្នឹងវាប្រែប្រួលទៅវាអត់មានអីទៀងទាត់ទេសង្ខារធัวហ្នឹងវាមាន ទី1អាស្រ័យបច្ច័យកើតឡើងបច្ច័យយ៉ាងណាគឺយ៉ាងហ្នឹងទី2ធម្មនិយមអ្វីដែលកើតពីបច្ច័យវាតែងអស់ទៅសូន្យទៅជាធម្មតាខយៈធម្មាវិយៈធម្មានឹងគឺជាអនត្តា សពេធម្មាអនត្តាហ្នឹងគឺមាន2ចំណុចហ្នឹងមួយ អាស្រ័យបច្ច័យកើតឡើង ទី2អ្វីដែលកើតពីបច្ច័យគឺតែងតែមានការអស់ទៅ សូន្យទៅយ៉ាងយ៉ាងចេញសមុទយធម្មំសັບពាំតាំងនិរោធធម្មន្តិ អ្វីដែលកើតជាធម្មតាតែងតែមានការអស់ទៅជាធម្មតាហ្នឹងគឺខ្ញុំកណាលើកពីប្រកម្មដ្ឋានហ្នឹងទាំងពុទ្ធបរិស័ទយើងអាចមានសេចក្តីសុខទៅ ជាមួយនឹងការពិតហ្នឹងបើមិនអញ្ចឹងទេអ្វីអ្វីដែលប្រែប្រួលទៅយើងកើតទុកជាមួយនឹងរបស់ដែលប្រែប្រួលដែលយើងស្រឡាញ់ដែលយើងពេញចិត្តហ្នឹងណា នឹងឯងចឹងវាហៅថាវិបយោគតុកទុកព្រោះការព្រាត់ប្រាសចាកសត្វទាំងសង្ខារដូចជាទីស្រឡាញ់ពេញចិត្តហើយជាមួយគ្នានឹងវាមានសម្បយោគតុក ជួបប្រសពនៅសត្វនឹងសង្ខារដែលមិន ជាទីស្រឡាញ់ពេញចិត្តអានឹងសម្បយោគតុកហើយបើទុកមួយទៀតតែថាយ៉ាំបច្ឆាំងនៅលបតិតាមបតុកប្រាថ្នារបស់ណាមិនបានរបស់នោះអានឹងរឿងទុករបស់សត្វលោកយើងតលតែស្ដាប់ពធัวអប់រំប្រកម្មដ្ឋាន ដើម្បីឃើញសច្ចធម៌ឃើញការពិតកុំកុំឲ្យថាក្នុងលោកនឹងអត់ការពិតអានឹងវាក្រំតែជាវិបត្តិផ្លូវចិត្តរបស់យើងចឹងទៅទេប៉ុន្តែប្រពុតត្រាស់ ដឹងទាំងព្រះបជ័យកពុទ្ធអរិយសាវកពុទ្ធត្រាស់ដឹងគឺមកពីមានសេចក្តីពិតហើយសេចក្តីពិតនឹងវាអត់ចេះផុតកាលផុតសម័យអីទៅទេឲ្យតែមាន សង្ខារធัวគឺមានសេចក្តីពិតហ្នឹងឯងទាំងក្នុងជីវិត រៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងគ្រប់គ្រាគ្រប់ពេលវេលាសត្វតែជាការពិតអត់មាន ពេលណាដែលមិនមែនជាការពិតទេណាជីវិតយើងជីវិតអ្នកដតីធម្មជាតិមេឃដីក្តៅត្រជាក់មានភ្លៀងអត់ភ្លៀងអីហ្នឹងសិតតែ មានហេតុគេត្រឹមត្រូវ100%ហ៎ ដែលយើងអត់បានសិក្សាវាអត់ចូលទៅដល់ការពិតហ្នឹងវាជាប់នៅក្នុងរឿងអ្នកនេះធ្វើចេះអ្នកនោះធ្វើចោះពេញចិត្តទៅស្រឡាញ់ទៅសរសើរទៅបានចិត្តទៅដល់ទៅតោះចិត្តទៅ គេនិន្ទាគេស្ដីគេថាតោមនោះកើតទុកថ្នាំងថ្នាក់អអន់ចិត្តកនុំគុំស្អប់ឆ្លោះប្រកែកតោះតេងទៅនឹងគឺរឿងដែលវាញាប់ញួរទៅដោយលោកធัวនឹងវាមានអញ្ចឹងបានត្រូវអប់រំចិត្តឲ្យស្ងប់កាលណាបើចិត្តនឹងស្ងប់ បានយើងរស់នៅក្នុងពិភពនៃសេចក្តីស្ងប់នឹងបានចឹងតែកាលណាចិត្តស្ងប់វ័យវ័យក៏ស្ងប់ដែរគឺអ្វីអ្វីហ្នឹងជាអារម្មណ៍របស់ចិត្តស្ងប់ហ្នឹងនឹងឯងវាទៅតាមចិត្តណាទាំងអានុភាពចិត្តហ្នឹងធម្មតាយើងស្រឡាញ់ពេញចិត្តត្រេកអរសម្គាល់វ័យវ័យហ្នឹងល្អស្អាតទៅតាមហ្នឹងវាដូចចិត្តយើងកើតរោគចឹងណាកើតរោគស្គមលឿង អាហារបាយទឹកអីល្អអត់ឆ្ងាញ់ទេទៅណោះធៀងថ្នោតទៅអាចចន្លោះទៅមែនទេនមួកក្រៀមអីអីទៅឈ្ងុយឆ្ងាញ់ទៅដោយសាររោគវាបណ្ដាលទៅមកពីរោគដល់ទៅដាក់ថ្នាំជាបាលជារោគទៅគឺមានតែចង់អីទៅពីទៅពះអញ្ចឹងអាហារភោជនត្រឹមត្រូវរឿងកិលេសវាជារោគទៅហ្នឹងឯងវាធ្វើឲ្យយើងវង្វេងទៅវង្វេង ទៅក្នុងអ្វីអ្វីដែលជានិមិត្តរបស់ចិត្តហ្នឹងចិត្តហ្នឹងវាសាងដូចថាយើង ពាក្យខ្មែរយើងថាក្លៀនឆ្ងាញ់ស្រឡាញ់ល្អអញ្ចឹងស្អាតទៅតាមស្រឡាញ់ហ្នឹងអញ្ចឹងទៅនឹងឯងចឹងហើយដល់ទៅបាត់ស្រឡាញ់វាទៅជាមើលមុខមិនបាននឹងឯងខឹងស្អប់អីចឹងទៅដោយសារតោសៈវាកើតឡើងវាមានបដិខៈសញ្ញាសម្គាល់ថាមានបុគ្គលដែលគួរឲ្យស្អប់អញ្ចឹងអាកិលេសហ្នឹងវាសាង បុគ្គលឲ្យស្រឡាញ់សាំងបុគ្គលឲ្យស្អប់នឹងតែយើងអត់ឆ្លាតឆ្លៀសស្មាននឹងបុគ្គលនឹងមានមែនអញ្ចឹងទៅក្នុងលោកនឹងអញ្ចឹងនឹងឯងវាជារឿងវង្វេងរហូតមកសង្សារវត្តរបស់យើងមកណាព្រោះលោភៈក៏ប្រកបជាមួយមោហៈទោសៈក៏ប្រកបជាមួយនឹងមោហៈនឹងឯងទាំងដល់ទៅអប់រំសេចក្តីស្ងប់រងាប់ចិត្តទៅអ្វីអ្វីល្អមករកយើងទាំងអស់សេចក្តីស្ងប់នឹងវាមានយោនិសោមអ្នកសិកាដូចមេប៉ុនអញ្ចឹង ដូចអីមេប៉ុនហ្នឹងមេប៉ុនហ្នឹងវាដូចចេះវាដូចមេផ្អែមក្នុងដើមអំពៅអញ្ចឹងវាមានផ្អែមពីក្នុងដីមកឯណាវាស្រូបយកជាតិពីដីហ្នឹងមកទៅជាផ្អែមដោយសារវាមានមេផ្អែមអីខូចឆ្មាអីចង់ផ្អែមអីទៅដោះកដាលចំការអំពៅក៏នៅតែជូរដែរពីព្រោះវាមានមេជូរបដូលពេជ្រស្ដៅវាល្វីងទៅគឺដោយសារវាមានមេ ហៅថាពីជានិយមទំនៀមរបស់ពូជនឹងអញ្ចឹងទាំងយ៉ាងណាមិញក្នុងមនុស្សយើងឲ្យតែវឹកហាត់អប់រំយោនិសោមអ្នកសិកានេះប្រែមកថាពូកែគិតក្នុងហេតុផលយល់អ្វីអ្វីទៅតាមទីក្តីពិតទៅរូបសម្លេងខិនរូបផតពៈធម្មអារម្មណ៍ដែលបានចូលមកជីវិតយើង តាមផ្លូវភ្នែកជាយមោហណ្ដាតកាយចិត្តហ្នឹង យោនិសោមអ្នកសិការៈនោះចម្រាញ់ឲ្យទៅជាទានទៅជាសិលទៅជាសមថៈទៅជាវិបស្សនាទៅជាសេចក្តីល្អទៅទាំងអស់ចឹងទៅដោយព្រះអង្គបំពេញអភិនិហាបារមីចឹងកាលដែលព្រះអង្គជាតម្រៃឆាត់តន់មើលគេទៅមិនល្អរួព្រះអង្គណាទៅរួសម្លាប់ព្រះអង្គដែរប៉ិនជាបានព្រះអង្គបំពេញទានអ្នកបរមត្តបារមីចឹងទៅនឹងឯងកាលព្រះអង្គជាភូរតតនេករាជចាំបយៈនេករាជអីអីហ្នឹង អ្នកដែលទៅធ្វើបាបព្រះអង្គមែនប៉ុន្តែព្រះអង្គយកអំពើរបស់ អ្នករតីនឹងឯងសម្រេចទៅជាខន្តិបារមី ទៅជាមេត្តាបារមីរហូតបានត្រាស់ជាពុទ្ធមាននរណាទៅធ្វើអីព្រះអង្គកើតបៀតបៀនតែរូបកាយប៉ុន្តែផ្លូវចិត្តព្រះអង្គសម្រេចទៅជាបារមីបានត្រាស់ជាពុទ្ធនឹងអានឹងយើងលើកឧទាហរណ៍ឲ្យឃើញថាអ្វីអ្វីដែល ថាអាក្រក់ដែលថាមិនល្អសម្រាប់អ្នកដតីដោយសារតែអ្នកដតីហ្នឹងមាន មេជូឬក៏ឆ្មាអញ្ចឹងណាមេបាបមេបាបហ្នឹងប្រៀបបីដូចជាមេជូមេលវីងមេពុលទីដើមឈើខ្លះមានពូជពុលអញ្ចឹងទៅអញ្ចឹងអាហ្នឹងវាទៅតាមហ្នឹងវាសន្តានរៀងរៀងខ្លួនប៉ុន្តែបើយើងចង់បានអ្វីអ្វីពីក្នុងលោកនឹងល្អមករកយើង យើងមិនអប់រំចិត្តមិនបាច់ទៅដើររកឯណាល្អទេ យើងទៅ ណាក៏យកមេតោះទៅ ទៅណាក៏យកមេតោះទៅវាចេះតែតោះហើយតោះចេះតោះចោះតោះចេះតោះចោះនឹងឯងទេវាដូចជាដូចថាវាមានគ្រឿងស្អុយអីជាប់នឹងខ្លួនយើងអញ្ចឹងទៅណាក៏ស្អុយទៅណាក៏ស្អុយប៉ុន្តែអត់បានពិចារណាថាមកពីកន្លែងហ្នឹងវាស្អុយចេះតែបន្ទោសគេបន្ទោសនឹងគេទៅ ដល់ទៅត្រួតត្រាពិនិត្យមិនបានវាស្អុយដូចក្លិនដដែលដែរពិនិត្យមើលទៅនៅវាជាប់ទៅដោយលមួកអីអីចឹងទៅ នៅជើងនៅនឹងខាងក្រោយអីអីដែលយើងអង្គុយអីអីនឹងចឹងទៅអានឹងចឹងណានឹងឯងចឹងដែលព្រះអង្គទ្រង់បង្រៀនពិខុអង្គបង្រៀនសពគ្រប់ទាំងពេលមួយខែតិចឃើញឆ្កែគេស៊ីរត់ត្រឹកត្រឹកត្រឹកត្រឹកហើយព្រះអង្គថាម្នាក់ភិក្ខុទាំងឡាយមានឃើញ សំណក់នោះទេថាឃើញព្រះអង្គកើតរមាស់រុះរោមអស់ទៀតនៅកន្លែងណាក៏មិនសក់នៅកន្លែងណាក៏មិនសក់ព្រះអង្គត្រាស់ថាមិនមែនអាមិនសក់នឹងមេរមាស់នឹងវានៅកន្លែងនឹងទេ វានឹងស្បែកសំណក់នឹងណាបានព្រះអង្គបង្រៀនថាអាមេរមាស់នឹងគឺកិលេសក្នុងចិត្តនឹងនឹងឯងចឹងវាតល់តែជាបាលរោគរមាស់នឹងហ្នឹងឯងចឹងឲ្យជាទៅ នឹងគឺជាមេរៀនល្អណាស់ដែលយើងរស់នៅក្នុងសាសនាប្រព្រឹត្តព្រះមច្ចរិយធម៌ហ្នឹងគឺដើម្បីព្យាបាលរោគចឹងហើយទិសដៅនៃការព្យាបាលរោគគឺជារោគណាមិនដើម្បីសបោឆ្នាំទេហ្នឹងឯងកុំឲ្យថាណែឆ្នាំខ្ញុំឡើងមកកបោបអានេះឆ្នាំលើឈាមអានេះឆ្នាំកាពះអីចឹងទៅហ្នឹងឯងអ្នកឯងអត់មានឆ្នាំ អន់ណាចាញ់ខ្ញុំគេមិនដែលទៅបង្អួតឆ្នាំអីចឹងទេគាត់អត់ឆ្នាំមែនប៉ុន្តែបើក៏អត់ឈឺមិនហ្នឹងឯងហ្នឹងដូច្នេះគឺមនុស្សយើងវាអញ្ចឹងមនុស្សយើងបង្អួតបង្អឆ្នាំគ្នាហ្នឹងហើយអាឆ្នាំហ្នឹងស្អាឆ្នាំខ្លែងคลายទៀតបច្ច័យ4ណាទៀតហ្នឹងបើនិយាយមកនៅក្នុងបព្វជិតហើយបើ ទូទៅគឺថាកាមគុណអីអីទាំងអស់ហ្នឹង បង្អួតបង្អអីគ្នាហ្នឹងតាមពិតអានឹងគឺជាឆ្នាំទេហើយជាឆ្នាំคล้ายคล้ายទៅទៀតនឹងឯងឆ្នាំមិនសុតទៅទៀតដែលធ្វើឲ្យជំងឺនឹងកាន់តែរីករាលដាលឡើងទាំងបើយើង មិនបានត្រួតត្រាពិនិត្យទេណែដោយបព្វជិតប្រើប្រាស់បច្ច័យ4ណែប្រព្រឹត្តព្រមចរិយធម៌អានឹងត្រូវគ្នាណាស់បច្ច័យ4នឹងកំណត់ ព្រំដែននៃការប្រើប្រាស់នឹងហើយហើយ ដើម្បីប្រព្រឹត្តព្រមចរិយធម៌សិលសមាធិបញ្ញា បានសម្រេចទៅជាឱសថដ៏ស័ក្តិសិទ្ធិកំចាត់បងនៅរោគកិលេសពីចិត្តសន្តានបានបានដល់ព្រះនិព្វាននឹងជា ជាការជារោគអារោគខ្យមច្ឆេបរមញ្ញលេភំជាឈ្មោះនៃព្រះនិព្វានទាំងការមិនមានរោគនឹងដូច្នេះគឺថាយើងវាអត់បានកំណត់បញ្ញខណ្ឌនឹងជារោគវាចាប់ប្រកម្មធ្វើជាខ្លួនយើងអញ្ចឹងទៅ វាត្រូវការសម្លៀកបំពាក់ត្រូវការបាយទឹកផ្ទះសបែងទីកន្លែងអីចឹងទៅឈឺទៅពេទ្យអីចឹងបានឆ្នាំទៅវាអនឹងអាបច្ច័យ4ហ្នឹងអនឹងការបានបច្ច័យ4ហ្នឹងហើយតាមអំណាចកិលេសដែលមិនចេះគ្រប់ទៀត ឲ្យតម្លៃអ្វីអ្វីក្នុងលោកហ្នឹងទៅតាមការរាប់អានហ្នឹងបង្អួត បង្អគ្នាចឹងទៅទៀតទៅមាសប្រាក់លុយកាក់អីអីហ្នឹងព្រោះអ្នកណាក៏ស្រឡាញ់អ្នកណាក៏ចង់បាន វាទៅជា មានតម្លៃតាមការសន្មត់គ្នាហ្នឹងមាសប្រាក់លុយកាក់អីសពគ្រប់ក្នុងលោកហ្នឹងចឹងទៅវាជាប់ចម្ពាក់ត្រេកអរទៅប៉ុន្តែ ការដែលគុណចាស់ពុទ្ធបរិស័ទអប់រំបញ្ញាណា គឺមកកំណត់ដឹងឧបាទានខណ្ឌនេះជាតិនេះបើអត់មានបញ្ញខណ្ឌកើតមកទេវាមានចាំបាច់ត្រូវការអីរបស់ក្នុងលោកហ្នឹងហើយបើអត់ត្រូវការហើយវាអត់មានត្រេកអរទេឲ្យច្បាស់កន្លែងហ្នឹងទេអាកំបាំងណាកន្លែងហ្នឹងហ្នឹងឯងមិនមិនងាយយើងគិតឃើញទេតែតកតងនឹងការស្ដាប់ដោយល្អហើយមានបញ្ញាញាណកើតឡើងទៀតនឹងឯងបើមិនអញ្ចឹងយើងវង្វេងរីករាយជាមួយនឹងរបស់ក្នុងលោក រហូតដល់ទៅយើងគិតថានិព្វានអត់សបាយអីសោះដូចនិយាយលេងខ្លះមែនខ្លះថាអត់កទាវអត់អីចឹងទៅណានិព្វានហ្នឹងនឹងឯងទៅអាហ្នឹងយើងយកមកសិក្សាឲ្យឃើញថារឿងដែលសបាយជាមួយនឹងរបស់ក្នុងលោកហ្នឹងណាសបាយរសបាយហ្នឹងដោយសារអីដោយសារថាអត់បានកំណត់ដឹងថាសបាយមកពីអីមកអំពីបាននៅរបស់ជាទីត្រូវការនៅគេហ្នឹងវាតេតួងនឹងអាត្រូវការហ្នឹងណាហើយហេតុអីបានជាត្រូវការ គេមើលមើលបើអត់បញ្ញខੰទេមានត្រូវការផ្ទះសំបែងទីកន្លែងសម្លៀកបំពាក់អីត្រូវការអាហារបរិភោគអីយ៉ាងណាយើងមើលចំណីអាហារសัตว์គ្នាបានអីនៅដីនៅចានដែលលៀងឆ្អឹងពីមាត់មនុស្សអីក៏គ្នាឆ្ងាញ់ដែរប៉ុន្តែមនុស្សយើងអត់ទេនឹងឯងចំណីអាហារ របស់សត្វនឹងមានរមួកមានអីចឹងទៅទៀតទៅយើងខ្ពើមទៅទៀតនឹងឯងតែមិនមែនចេះតែឆ្ងាញ់គ្រប់គ្នាណាអាហារមនុស្សយើងហ្នឹងក៏ជាទីខ្ពើមរបស់ទេវតាមិនមិនចិត្តតែឆ្ងាញ់គ្រប់គ្នាទេវាបានតែមនុស្សយើងមនុស្សយើងនឹងវាទៅតាមឋានៈនឹងទៅទៀតនឹងឯងគឺកន្លែងខ្លះក៏ មិនស្អាតចឹងទៅស្មោកគ្រោកអីចឹងទៅប៉ុន្តែចេះតែបរិភោគទៅអីទៅនឹងឯងអ្នកដែលស្អាតហ្នឹងគឺមិនបរិភោគមិនទូទានទេប៉ុន្តែទោះជាស្អាតប៉ុណ្ណាក៏ជាទីខ្ពើមរបស់ទេវតាហើយសូម្បីតែកាមគុណជាទឹករបស់ទេវតាក៏ជាទីខ្ពើមរបស់ព្រំនឹងឯងចឹងព្រំគេអត់មានចាំបាច់ត្រូវការបរិភោគអីទាំងអស់អត់មានអាហារបរិភោគអីទេ នឹងឯងមានបៃតិជាអាហារព្រះខៃណាស្របនេះគឺមិនត្រេកអរក្នុងភពនឹងឯងឃើញភពនឹងជាជារបស់ ដែលគួរឲ្យខ្ពើម ទៅវិញ ពីព្រោះអត់មានរាគៈអត់មានទោសៈមោហៈនេះខ្ញុំណាលើកនឹងចង់បញ្ជាក់ឲ្យឃើញ ថា វាមិនមែនចាំបាច់ដែលយើងត្រូវតែត្រេកអរចឹងទេណា ដែលយើងត្រេកអររហូតដល់ទៅដណ្ដើមគ្នាប្រព្រឹត្តបញ្ញវេរាកັບសម្លាប់លួចប្លន់សពគ្រប់ប្រព្រឹត្តក្នុងកាមេសមិឆាចាអីអីជាដើមហ្នឹងណាគឺវាមិនមែនចាំបាច់ត្រូវតែប្រព្រឹត្តអញ្ចឹងត្រូវតែត្រេកអរទៅទេតែតែនេះដោយសារថាយើងវានៅមានរោគក្នុងចិត្តសន្តានហ្នឹងហើយវាតេតួងនឹងមានបញ្ញខណ្ឌហ្នឹងមានត្រឹមតែបញ្ញខណ្ឌអត់កិលេសមានអីមិនបានទៅធ្វើបាបអីទេ ដូចប្រសង់ក្តីឬក៏ដូចព្រះអរិយៈក្តីប្រខៃណាស្រាប់ក្តីគឺថាប្រើប្រាស់បច្ច័យ4ដែរប៉ុន្តែ ប្រាសចជាឆន្ទរាគៈប៉ុន្តែដល់តែវាមានរាគៈរាគៈក្រោតគ្រៀតទៅទៀតទៅប្រព្រឹត្តបញ្ញវេរាបៀតបៀនអ្នករតីហ្នឹងឯងដោយសារកិលេសហ្នឹងដល់តែលះបង់កិលេសទៅរហូតដល់ទៅជាប្រខៃណាស្រាប់ព្រះរហន្តទៅ មានត្រេកអរជាមួយរបស់ក្នុងលោកនឹងឯណានឹងមិនតន់បរិនិព្វានផង នៅមានបញ្ញខណ្ឌហ្នឹងក៏ប្រសិជ្ជៈរាគៈទៅហើយចាំបាច់និយាយដល់ព្រះនិព្វានដែលអត់មានខណ្ឌវាមានតម្លៃអីទៀតវាមានចាំបាច់អីទៀតសម្បត្តិក្នុងលោកហ្នឹងមានតម្លៃចាំបាច់ដោយសារត្រូវការត្រូវការដោយសារវាមានបញ្ហា ជាទុកកើតមកវាដូចជាយើងមានតម្បៅអញ្ចឹងណាយើងត្រូវការលាងតម្បៅត្រូវការបិទថ្នាំត្រូវការរុំនឹងអញ្ចឹងទៅ ទណាអានឹងឯងយើងយកសម្ពុតរុំតំបៅទៅហើយស្រាប់តែបង្អួតគេណាសម្ពុតរុំតំបៅខ្ញុំស្អាតទៅណាអីចេះចោះអីអញ្ចឹងរបៀបអញ្ចឹងទេថាអត់ទេអត់ទេអត់មាន ទៅបង្អួតសម្ពុតរុំតំបៅលាបឆ្នាំក្រហមឯងមើលតំបៅខ្ញុំក្រហមដូចបបោមាត់អញ្ចឹងអីអញ្ចឹងទៅយើងមានទៅបង្អួតតំបៅគេណាអត់ទេប៉ុន្តែណាការពិតយើងមកវង្វេងជាមួយ តំបៅគឺបញ្ញខណ្ឌនេះ ការស្រេកឃ្លានរាល់ថ្ងៃ ដាក់ឆ្នាំគឺអាហារបរិភោគទៅនេះមិនចេះជាសោះនេះថ្ងៃណាក៏ឃ្លានថ្ងៃណាក៏ឃ្លានមួយថ្ងៃមួយថ្ងៃពីរបីដងនេះហើយសំលៀកបំពាក់អីអីហ្នឹងមិនខុសពីសម្ពុតរុំតម្បៅទេទៀតក្នុងផ្លូវពធัวសំដែងអញ្ចឹងណាយើងវាមិនបានដឹងថារូបកាយនឹងឯងជារោគជាតម្បៅយើងក៏បង្អួត បង្អគ្នាទៅ នឹងឯងទៅតាមសភាពនៃរូបកាយទៅតាមសភាពនៃការតបតែងអីអីហ្នឹងវាត្រូវនឹងមានកិលេសដូចគ្នាទៅក៏ចេះតែសម្គាល់ថាល្អថាស្អាតតាមនឹងទៅវាវង្វេងផ្លិចការព្យាបាលតំបៅឲ្យជាទៅថានៅមានតំបៅហ្នឹងខ្ញុំបានលាបថ្នាំក្រហមខ្ញុំបានរុំតំបៅហ្នឹងវាទៅអញ្ចឹងទៅ ដោយសារតែមានខណ្ឌហ្នឹងឯងបានខ្ញុំបរិភោគខ្សែផ្សោយសបាយអីអីចឹងទៅជាការវង្វេងរបស់សត្វលោកយើងទេ តែដល់ទៅអប់រំបញ្ញាបានដឹងថាអូបើអត់មានបញ្ញខណ្ឌវាអត់មានចាំបាច់ត្រូវការប្រាថ្នាអីទាំងអស់អញ្ចឹងយើងសរុបទីក្តីមកថាដែលយើងត្រូវការសេចក្តីសុខក្នុងជីវិតនេះមកពីមានទុក្ខនឹងឯងសរុបមកណាឲ្យយើងយល់ដើម្បីបានជាបត់ សិក្សាទៀងទាត់បើអត់មានទុកទេ យើងក៏អត់ត្រូវការសេចក្តីសុខក្នុងភពនេះដែរហើយដែលអត់មានទុកគឺព្រះនិព្វានទាំងដែលជាឯកន្តបរមសុខហ្នឹងហើយអញ្ចឹងបានយើងសរុបមកវិញរស់នៅត្រូវមានសេចក្តីអត់ធន់ទាំងកណាដើម្បីហាមឃាត់សេចក្តីក្រោតហ្នឹងហើយ ចម្រើន ទៅ ជាមេត្តាចិត្តប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ដល់សពសត្វទាំងអស់នឹងឯងបានទីក្តីសុខទៅក៏ថែរក្សាចិត្តរបស់ខ្លួននឹងឯងឲ្យប្រសិជាលោភៈទសៈមោហៈមានវិបស្សនាចម្រើនឡើង សម្រាប់មគ្គផលទៅនឹងឯងយើងបានជាមលុបនៃខ្លួនឯងបើយើងមិនបានធ្វើជាមលុបដល់អ្នកដទៃក៏យ៉ាងហោចណាស់ក៏ឲ្យបានជាមលុបនៃខ្លួនឯងដែរ ក៏ប៉ុន្តែធម្មតាតែកាលណាបានគុណធម៌មានសីលាតិគុណសីលគុណជាដើមហើយក៏តែងតែជាប្រយោជន៍ដល់អ្នកដតីណាតូចធំតិចច្រើនអីទៅតាមនឹងចឹងដូចជាដើមឈើចឹងហាលភ្លៀងហាលក្តៅនឹងដើម្បីឲ្យមនុស្សសត្វបានជ្រកហ្នឹងឯងយើងមើលមេតាបិតាប្រកបដោយព្រមវិហារធម៌ នឹងឯងបុព្វការី អាជ្ញាធัวដែនដី ក្នុងភូមិឃុំអីហ្នឹងប្រកបដោយព្រំវិហារធัวមានបំណងចង់ឲ្យមនុស្ស100នាក់1000នាក់10000នាក់បានសេចក្តីសុខទឹកចិត្តវាមានមកអញ្ចឹងសំជាឧបនិស្ស័យមកទាំងនឹងឯងនឹងឯងសុខចិត្តលំបាកខ្លួនឯងដើម្បីបានជាមលុបដល់អ្នកដតីនឹងឯងមើលម៉ែឪយកខ្នងហាលថ្ងៃឲ្យកូនជ្រក់ក្រោម ពោះក្រោមដើមទ្រូងអាហ្នឹងវាយើងនិយាយទៅតាមគុណណាលំបាកហត់នឿយអីសពគ្រប់ទាំងអស់ចឹងទៅឲ្យកូនបានសពបានតិចហ្នឹងនឹងឯងចឹងព្រះពុទ្ធអង្គទ្រង់ទទួលសេចក្តីទុកក្នុងវត្តសង្សារអស់កាលជាយូរអង្វែងមកហ្នឹងដើម្បីឲ្យសត្វលោកនឹងឯងបានមលុបពធัวហ្នឹងចឹងគឺពុទ្ធបរិស័ទយើង បើមិនបានជាមលុបអីធំដុំដល់អ្នកដតីក៏ឲ្យបានជាមលុបដល់ខ្លួនឯងក្រុមគ្រួសារទៅ ហើយបើថាធំទៅ ក្នុងភូមិក្នុងឃុំអីចឹងទៅទៀតទៅដោយព្រមវិហារធัวណាអញ្ចឹងគឺមេត្តាករណានឹងដែលចម្រើន ទៅ ចម្រើន ទៅរោគអ្នកដតីជាការអប់រំមេត្តាចិត្តជាបាតនៃវិបស្សនាសេចក្តីសុខនឹងគឺ សម្រេចបាន ក្នុងចិត្តរបស់ខ្លួនឯងនឹងគឺសាងនៅ ពោជនីយដ្ឋានសម្រាប់ខ្លួនឯងរមណីយដ្ឋានសម្រាប់ជីវិតខ្លួនឯងនឹងនឹងឯងដល់ចឹងទៅចិត្តនឹងបានសុខស្ងប់តិចជាមួយគ្នានឹងអារម្មណ៍ដែលបានចូលមកដល់ជីវិតនឹងយើងមិនចាំបាច់ទទូចទទេទៀមទាពីអ្នកអន្តីអង្វរកសូមអីទេអ្វីអ្វីឲ្យពួរយើង គឺថាកាលណាបើយើងមាន មេប៉ុននៅ ក្នុងចិត្តសន្តាន គឺយើងមានរមណីយដ្ឋានក្នុងជីវិតរបស់យើងស្រេចចិត្តនឹងឯងវឹកហាត់អប់រំទៅ ទៅជាសុខស្ងប់ទៅប៉ុន្តែក្នុងចិត្តសន្តាននឹងហើយមានពពុទ្ធពធប្រសង់មកជាអារម្មណ៍ជ្រក់នៅក្រោមមលុបនៃពពុទ្ធទៅ ជាពុទ្ធានុសតិជ្រក់ក្រោមមលុបនៃពធទៅជាធម្មានុសតិជ្រក់ក្រោមមលុបនៃប្រសង់ទៅជាសង្ឃានុសតិទៅនឹងឯងយើងមានចាំបាច់ ទៀមទាឲ្យអ្នកដតីធ្វើសេចក្តីល្អអីឲ្យយើងច្រើនច្រើនអីទៅឯណាភរិយាស្វាមីអីរស់នៅយើងមិនមិនចេះតែទៀមទាសេចក្តីល្អអំពីគ្នានឹងគ្នាទេរស់នៅបានសុខស្រួលណាស់ហើយយើង ចេះតែទៀមទាថាភរិយាត្រូវធ្វើនេះឲ្យយើង ស្វាមីត្រូវធ្វើនេះឲ្យយើងដល់វាមិនបានដូចចិត្តទៅវាចិត្តតែមួម៉ៅទៅ នឹងឯងតែបើយើងគិតថាមនុស្សយើងវាមិនអាចសម្បូរបែបអីល្អសពគ្រប់50%អីទៅទេឲ្យតែបាន10 20អីចឹងទៅមុំមុំទៅហើយយើងហ្នឹងដែលចេះស្រឡាញ់គុណធម៌ចេះស្រឡាញ់សេចក្តីល្អហើយចេះតែទៅទៀមទាអីទៅពីអ្នកដតីមិនក៏មិនធ្វើឲ្យខ្លួនឯងទៅនឹងឯង រឿងសេចក្តីល្អហ្នឹងសំបីអ្នករតីធ្វើឲ្យយើងអស់យ៉ាងយើងវាគ្រាន់តែទៅថាគេឲ្យទៀនយើងបាន របស់នឹងតែប៉ុណ្ណឹងយើងមិនមែនបានតួកុសលពីអ្នករតីចូលមកក្នុងចិត្តយើងឯណាតែហោថាបើយើងដួលអ្នករតីជួយលើកយើងយើងវាគ្រាន់តែបានក្រោកមកតែប៉ុណ្ណឹងឯចំណែកគុណធម៌សេចក្តីល្អនៅក្នុងអ្នករតីនោះទៀតតើនឹងឯងណែសំខាន់គឺគុណធម៌ទេ ដែលសាងមនុស្សយើងឲ្យបានល្អទាំងប៉ុណ្ណាដូច មនុស្សសាងការងារការងារសាងមនុស្សការងារកសិកម្មពាណិជ្ជកម្មឬក៏កិច្ចការងារមន្ត្រីរាជការអីអីនឹងបានល្អទៅការងារនឹងវាសាងមនុស្សឲ្យបានល្អនឹងឯងទៅដោយសម្បត្តិធនធានតណៈបុណ្យស័កអីអីអញ្ចឹងនឹងមនុស្សសាងការងារបានការងារនឹងត្រឡប់មកសាងមនុស្សអ្នកធ្វើ ការងារនឹងដោយការងារមិនច្របោកច្របល់ដោយសេចក្តីខ្ជិលហើយក៏មិនប្រកបទៅដោយទោស អានឹងដែលការងារនឹងសាងមនុស្សឲ្យប្រសើររុងរឿងបានយសសេរីចឹងទៅហើយនៅក្នុងប្រសាសនានេះ ការងារដែរប៉ុន្តែការងាររឹតតែបណិតទៅទៀតការងារអប់រំចិត្តព្រះមច្ចរិយធម៌អានឹងឯងគឺត្រូវពឹងការងារនឹងឯងដូចថា មានសិលជាទូកមានទៀនជាស្បៀងមានភាវនាជាត្រីវិស័យដែលយើងត្រូវអាស្រ័យទៀនសិលភាវនានឹងឯង ទៅរកទិសដែលមិនមានភ័យដោយត្រីវិស័យកុំឲ្យវង្វេងផ្លូវនឹងឯងអញ្ចឹងគឺថាយើងបាន ឆ្លង លងអោខៈនឹងទៅការងារនឹងឯងទាំងក្នុងប្រសាសនានឹងគឺសំដែងអំពីការងារគាត់ណាដែលស័ក្តិសិទ្ធិបំផុតដែលយើងសូម អ្វីអ្វីពីការងារនឹងឯងឲ្យតែការងារជាគុណការងារជាប្រយោជន៍ការងារប្រសិជ្ជៈទោសនឹងបានរុងរឿងអត់មែនរឿងបន់ស្រន់បួងសួងអីទេសាងសមត្ថភាពឲ្យខ្លួនឯងក្នុងកិច្ចការងារនឹងតែម្ដងអញ្ចឹងបានយើងអត់ត្រូវខ្ជិលទេចឹងធ្វើអីក៏ធ្វើទៅធ្វើអីក៏ធ្វើទៅកុំកុំគិតទៅពីរឿងលុយ ធ្វើឲ្យអ្នកដតីសบายចិត្តហ្នឹងការងារហ្នឹងគឺជួយយើងឲ្យមានសេចក្តីសុខតន់ពេលវេលាភ្លាម នៅ ពេលដែលយើងនឹកថាយើងបានធ្វើការងារឲ្យអ្នកដតីបានសេចក្តីសុខនៅនឹងផ្ទះហ្នឹងធ្វើអីក៏ដោយកុំចាំបាច់និយាយដល់ទៅមេត្តាបិតាជាព្រះអរហន្តរបស់យើង បងប្អូនហ្នឹងកូនយើងហ្នឹងសូម្បីតែយើងធ្វើល្អជាមួយសត្វចិញ្ចឹមសំណក់កាយឆ្មាហ្នឹងណានឹងឯងទាំងឲ្យតែយើងតាំងចិត្តថាធ្វើអីក៏ដោយឲ្យអ្នកដតីបានសេចក្តីសុខ គឺយើងមិនចាំបាច់ទៀមទាការតបស្នង សងគុណពីអ្នករតីទេមិនបាច់ទេមានតែយើងអរគុណដែលដែលអ្នកនឹងឯងបានឲ្យយើងធ្វើសេចក្តីល្អជាមួយនឹងឯងយើងកុំថាំងមនុស្សក្បាលខ្មៅអីចេះចោះនឹងឯងអានឹងមកពីយើងចេះតែសង្ឃឹមការតបស្នងហ្នឹងណាដោយសារយើងអត់យល់ថាតាមពិតណាការដែលយើងបានធ្វើល្អជាមួយនឹងអ្នករតីហើយនឹងអរគុណទៅហើយស្រេចនឹងឯងព្រោះយើង យើងបានអ្នកដតីនឹងឯងឲ្យយើង សម្រេចទានសិលភាវនាជាមួយនឹងឯងយើងមិនមិនអរគុណចាំបាច់ទាមទារអីពីអ្នកដតីទៀតទោះជាអ្នកដតីនឹងចោលយើងក៏ដោយតែសេចក្តីល្អដែលយើងធ្វើឲ្យអត់មានចោលយើងទេណានៅរួមជាមួយយើងមិនមែនតែក្នុងជាតិនឹងទេណានឹងឯងទៀតគឺថារួមដំណើរ ជាមួយយើងទៅជាមនុស្សមានអំណោយទានមនុស្សមានសេចក្តីល្អនរណាឃើញក៏ចូលចិត្តតទៅរហូតនាំយកនៅអ្វីអ្វីដែលល្អល្អមកឲ្យយើងទទួលគ្នានឹងលោកកតរៈធัวទៀតបញ្ជូនយើងទៅដល់អរហត្តមគ្គនឹងឯងឲ្យចេញដំណើរទៅកាន់ព្រះនិព្វាននឹងបានបញ្ចប់កិច្ចដែលជាកល្យាណធัวកល្យាណមិត្តក្នុងដំណើរជីវិតវត្តសង្សារ នឹងឯងហើយមើលមើលហើយយើងទៅទៀមទាសេចក្តីល្អពីអ្នករតីណាអញ្ចឹងបានថាដោយភេរយាស្វាមីបងប្អូនកូនចៅអញ្ចឹងបើថាយើងចង់បានសេចក្តីល្អពីអ្នករតីមិនក៏មិនធ្វើឲ្យខ្លួនឯងឲ្យណាណីទៅនឹងឯងឲ្យហៀហូដល់អ្នករតីទៅទៀតទៅដល់អញ្ចឹងយើងមានសេចក្តីសុខហ่าយើងមិនចេះតែទៀមទាសេចក្តីល្អពីអ្នករតីដើម្បីខ្លួនយើងដល់ទៅអត់បានវាកើតទុកឆ្លោះប្រកែកតោះតេងគ្នារឿងហ្នឹងហើយ ប៉ុន្តែបើយើងចង់ឲ្យអ្នករតីធ្វើល្អដើម្បីខ្លួនគាត់បានរួចពី បាបខ្លួនគាត់បានរួចពីទុក្ខអានឹងល្អប្រកបតែដោយ មេត្តាករុណាដូចព្រះបរមពុរិស័ទ រហូតមកដល់ព្រះអង្គបានជាពុទ្ធអញ្ចឹងព្រះអង្គមានបំណងឲ្យសត្វលោកបំពេញសេចក្តីល្អហ្នឹងគឺដើម្បីសត្វលោកខ្លួនឯងអត់មានដើម្បីជួយពុទ្ធអង្គអីទេព្រះអង្គអត់មាន ត្រូវការណា ជួយព្រះអង្គទៀតទេព្រោះព្រះអង្គបានឆ្លងរួចផុតហើយព្រះអង្គសម្ដែងពធដើម្បីញ៉ាំងសត្វលោកនោះឲ្យឆ្លងរួចផុតផងដែរអញ្ចឹងអាការដែលយើងមានបំណងឲ្យអ្នករតីធ្វើល្អដើម្បីខ្លួនគាត់ដល់ទៅគាត់អត់បានធ្វើល្អយើងក៏អត់កើតទុកអីដែរ បើយើងមានបំណងហើយជួយហើយប៉ុន្តែថាឧបនិស្ស័យរបស់សត្វលោកនឹងឯងទាំងគឺថាទុកជាឧបនិស្ស័យតទៅជាតិក្រោយអីទៀតចឹងទៅយើងមានតែមេត្តាករណាយើង អត់មួម៉ៅក្តៅក្រហាយប៉ុន្តែណែបើយើងមានបំណងចង់ឲ្យអ្នកតីធ្វើល្អដើម្បីយើងអាហ្នឹងប្រយ័ត្នកន្លែងហ្នឹងហ្នឹងឯងព្រោះពោះវាលេងទៅដោយតណ្ហាណានឹងឯងដល់ទៅអត់បានដូចប្រាថ្នាយើងត្រូវកើតទុកហើយចឹងចឹងបានថាជីវិតយើងរស់នៅរាល់ថ្ងៃហ្នឹង យើងអត់មានរឿងអីតោះច្រើនទេឲ្យតែយើងតាំងចិត្តថា យើងរស់នៅដើម្បីឲ្យគេ បានសុខអញ្ចឹងបើគេចង់និយាយអីឲ្យគេសប្បាយចិត្តតាមនឹងសិនទៅ នឹងឯងតែទោះជានិយាយត្រូវមិនត្រូវអីនឹងយ៉ាងម៉េចយើងកុំស្ដីកុំថាអីឲ្យគេកើតទុកតាមពេលវេលាយើងមានព្រះធัวណែនាំអប់រំតាមក្រោយក៏គេបាន ចេះ ដឹង ទៅ គេកែប្រែ រឿងមិនល្អរបស់គេនឹងអានឹងអីណា នៅពេលហ្នឹងឲ្យតែយើងតាំងចិត្តថារស់នៅដើម្បីឲ្យគេបានសុខយើងមានសេចក្តីសុខខ្លួនឯងមុនហើយស្រេចមុនអ្នកដតីនឹងទៅទៀតគឺខ្លួនយើងនឹងតែមកទៅណាហើយដល់តែគេធ្វើអីយើងថាវាតោះចិត្តយើងនឹងឯងគេមិនគោរពយើងគេមត់គេកគេលោគេឡាអីចឹងទៅមិនគោរពកោតក្រែងយើងសោះប៉ុណ្ណឹងអ្នកដែលកើតទុកមុនគេគឺយើងបាត់ហើយមកពីយើងប្រកម្មនឹងឯងហើយដល់ស្ដីដល់ថាអីចឹងទៅអ្នករតី ណាមិនមិនអាចទទួលពាក្យស្ដីថានឹងបានកើតទុកទៅទៀតទាំងអស់ទៅគ្នានឹងឯងអានឹងមកពីយើងអត់បានតាំងខ្លួនយើងឲ្យល្អថារស់នៅដើម្បីឲ្យគេបានសុខ ឃើញទេដូច្នេះការតាំងចិត្តនេះសំខាន់ណាស់ទេពុទ្ធបរិស័ទអប់រំមេត្តាចិត្តនឹងជាប្រយោជន៍ដល់ប្រកម្មដ្ឋានហើយជាបាតនៃវិបស្សនាទៀតតាមផ្លូវប្រសាសនានឹងឯងចឹងដែលធ្វើឲ្យពុទ្ធបរិស័ទយើងនឹងមានអនុលោមបដិបទាមានសេចក្តីសុខហើយធ្វើ ដំណើរទៅរកបរមសុខគឺព្រះនិព្វានទៀតផងអញ្ចឹងខ្ញុំបកណាចូលរួម សេចក្តីនៃពធัวដើម្បីពុទ្ធបរិស័ទយើងរស់នៅ បានសេចក្តីសុខល្អចឹងនឹងឯងទាំងអស់អង្គទាំងអស់គ្នាហើយជាពិសេសគឺថាយើងឆ្លាតក្នុងការស្រឡាញ់ខ្លួន ដើម្បីនឹងថែរក្សា ខ្លួននឹងឯងហើយមានខ្លួនឯងជាទីពឹងនៃខ្លួនឯងកណាមួយម៉ោងហើយហើយណែមានសំណួរដោយគុណចាស់ពនាមសក្យៈបតោសត បឿនកំកំសួរតើចិត្តរបស់បុគ្គលដែលមានអមនុស្សចូលសន្ធិដ្ឋហើយហេតុអ្វីក៏មិនដឹងតើចិត្តគាត់នឹងនៅឯណាហើយធ្វើយ៉ាងណាដើម្បីកុំឲ្យអមនុស្សចូលតែខ្មោចពិសាចព្រាយមានពិតដែរឬទេទាំងប៉ុណ្ណាអមនុស្សទាំងមិនចំពោះតែពួកខ្មោចអសូរកាយអីនឹងទេគឺសំបីតែទេវតាណាសំបីតែមេ នឹងឯងគឺថាអាចប្រព្រឹត្តទៅបាននៅក្នុងកិច្ចការងារហ្នឹងចឹងប៉ុន្តែហ្នឹងឯងដូចនៅ ក្នុងសង្យុត្តនិកាយសកាតវៈសានុសោតចឹងណាចឹងហ្នឹងគឺសានុសាមណេរហ្នឹងលោកល្អប្រតិបត្តិល្អទៅក្នុងកិច្ចវត្តបំរើភិក្ខុសង្ឃអីអីទាំងអស់ហ្នឹងចឹងគណា ហើយមានសម្លេងពីរោះទៀតសោតធัวអីអីនឹងសារភាញអីអីពីរោះយ៉ាងពិខុស្រឡាញ់ដល់អញ្ចឹងទៅមិនមែនស្រឡាញ់តែពិខុទេទេវតាក៏ស្រឡាញ់ដែរមនុស្សក៏ចូលចិត្តច្រើនហើយដល់អញ្ចឹងទៅមេត្តារបស់សានុសាមណេរពីជាតិមុនហ្នឹងកើតនៅក្នុងកំណើតយៈយៈខេណីដែលក្រោមការគ្រប់គ្រងរបស់ស្ដេចវេស្សវ័នហ្នឹងមិនឮសូរយៈសិតតែអាក្រក់អីណា នឹងយៈសម្រាប់អ្នកផលក៏មានទាំងនឹងឯងយៈសម្រាប់មនុស្សសត្វបរិភោគក៏មាន ទៅតាមរឿងរ៉ាវរបស់យៈនឹងហើយយៈខេណីនេះល្អទេទាំងនឹងឯងសបាយចិត្តត្រង់ដែលថា សានុសាមណេរនឹងឯងជាកូន របស់គាត់ពីជាតិមុនហើយដែលសบายចិត្តត្រង់ដែលថា ទេវតាដតីដតីមានស័កធំធំនឹងឲ្យអាទិភាពដល់គាត់គាត់ថាគាត់នឹងធ្លាប់ជាម្ដាយពីជាតិមុននឹង ទេវតានឹងគោរពសានុសាមណេរនឹងរហូតមកដល់គោរពមេត្តារបស់សានុសាមណេរពីជាតិមុននឹងទៀតជាតិនឹងគឺមានឧបាសិកាជាមនុស្សនិងជាមេត្តារបស់សានុសាមណេរអញ្ចឹងគឺនាងយក្ខិនីនឹងសុបាយចិត្តណា ទៅណាមកណាបានអាសនៈអីនឹងគឺថារុងរឿងអីចឹងទៅទៀតដោយសារថាទេវតាគោរពកោតក្រែងសានុសាមណេរហ្នឹងក៏លើកកំកើងនាងយក្ខិនីហ្នឹងទៅដល់ទៅពេលមួយសានុសាមណេរបជន20អបសពចង់សឹកហ្មងទៅមកលាញោមសឹកមួយអង្គឯងមកអញ្ចឹងញោមថាយីធ្លាប់តែមុនមកជាមួយភិក្ខុ ឬក៏សាមណេរអីដតីឬក៏ព្រះឧបជាព្រះអាចារ្យអីមកលើកហ្នឹងមកអង្គឯងមើលទៅពភៈដូចខុសធម្មតាហើយមិនស្រស់ថ្លាអីដោយឥន្ទ្រីសោះសាក់សួរទៅថាមកលាញោមសឹកចឹងទៅប្រងសឹកនៅនឹងផ្ទះហ្នឹងតែហ្មងណាប៉ុណ្ណាហ្នឹងឯងរឿងសឹកហ្នឹងគឺឲ្យតែប្រាប់ដល់មនុស្សដែលដឹងក្តីហ្នឹងឲ្យដឹងគឺសឹកបានហើយ តែញោមបញ្ញាបញ្ញាពេកមិនតាន់ថាអីឃើញវាអត់បានដឹងដំណឹងពីមុនអត់បានត្រៀមអីដល់ឮព្រឹបអញ្ចឹងទៅអត់មានចង់ឲ្យលោកសឹកសោះតែឥឡូវស្រាប់តែដល់អញ្ចឹងខាត់លោកខាត់លោកសិនថាមុនឆាន់សិនណាមុនឆាន់សិនហ្នឹងឯងអរៀបចំចង្ហាន់ព្រឹកអីអីចឹងទៅគេលោកឆាន់ទៅហើយនាងយៈខេណីពិចារណាមើលលោកកូន អញមុនទៅណាព្រឹកហ្នឹង ពីឆាននេះណាអីតើក៏ដឹងដឹងដល់ទៅថាលោកចង់សឹកទៅទៀតមិនឲ្យលោកសឹកទេតែសឹកទៅអញនឹងក៏វាអស់ការរាប់អានពីទេវតាពីយៈដតីដតីអញ្ចឹងគឺត្រូវតែធ្វើអន្តរាគមជួយកុំឲ្យលោកសឹកជួយបានតែជួយបានតើគឺមកវឹងមកហ្មងទៅមកវឹងនោះចូលក្នុងលោកនឹងឯងទៅមើលក្នុងក្នុងយៈខៈសង្យុត្តហ្នឹងប៉ុណ្ណា មានដែរក្នុងយើងសង្យុត្តនិកាយសកាតវៈហ្នឹងដីដកលេខ29 30ហ្នឹងយថានៅក្នុងសង្យុត្តនិកាយហ្នឹងចឹងទៅយើងសិក្សាទៅចឹងបានឃើញសានុសាមណេរហ្នឹងក្នុងដីដកលេខ30ហ្នឹងមានរៀបរាប់ពីរឿងយៈនឹងច្រើនចឹងទៅហើយ ចូលចូលក្នុងសានុសាមណេរហ្នឹងហើយនិយាយនិយាយឲ្យមេត្តានឹងឯងចាំស្ដាប់ឲ្យចាំហើយដល់ពេលសាមណេរនឹងដឹងខ្លួនមកវិញ ចាំរៀបរាប់ពាក្យរបស់យើងនឹងឯងឲ្យសាមណេរនឹងស្ដាប់នឹងឯងគឺថាកុំកុំឲ្យលោកមានការធ្លាក់ចុះទៅនៅក្នុងរឿងការិយាវាហើយក៏ធ្លាក់ទៅក្នុងសភាពដែលជាអ្នកធ្វើបាប ពីព្រោះអ្វីដែលត្រូវខ្លាចជាងគេ ក្នុងโลกហ្នឹងគឺបាបធ្វើបាបហើយមិនអាចរត់រួចទេទៅដាលអាកាសទៅក្នុងរូងភ្នំកដាលសមុទ្រក៏រត់មិនរួចដែររៀបរាប់ឲ្យឲ្យខ្លាចបាបណាហើយនៅក្នុងពភ្នោះហ្នឹងប្រព្រឹត្តព្រះមច្ឆរិយធម៌ដើម្បីឲ្យអស់បាបនឹងឯងចឹងចាក់សិក្ខាបទហ្នឹងមកមករកអីនឹងឯងពីព្រោះទិសដៅវាមានប្រព្រឹត្តទៅដើម្បីឲ្យអស់បាបហ្នឹងជាឱកាសពេលវេលាល្អណាស់ចឹងទៅ ចឹងគឺនៅក្នុងសេចក្តីហ្នឹងខ្ញុំណាលើកឡើងប៉ុណ្ណឹងចឹងហើយសាមណេរហ្នឹងលោកបានដឹងខ្លួនថាមនុស្សប្រអ៊ូអសបើមក្នុងពេលហ្នឹងដែរដែលលោក ស្រាប់តែពវលកកកាត់ទៅក្រោយលៀនភ្នែកបកាច់ធ្លាក់មកដីហ្មងទៀតពីលើគ្រែឆាន់ហ្នឹងធ្លាក់មកដីដោយអានុភាពរបស់នាងយៈហ្នឹងណា ហើយមនុស្សអ៊ូអមកមិនចឹងមិនចឹងមិនចឹងអីម្ដាយនឹងក៏យំសោកចឹងទៅឃើញកូនចឹងណាដល់តែពេលពងយំទឹកភ្នែកនៅនឹងមុខហ្នឹងលោកដឹងខ្លួនឡើងយៈខិណីនឹងលេងលោកចឹងទៅថាអីមិនបាននាំគ្នាយំចឹងអាត្មានៅរស់តាគ្រាន់តែមកសុំសឹកមានស្លាប់ឯណាបានម្ដាយនឹងពោលបដ ாய் ទៅថា លោកកូន បាត់បង់ជីវិតទៅក៏គេយំប៉ុន្តែវាមានម្យ៉ាងទៀតព្រាត់ប្រាស់រស់នឹងក៏គេយំដែរហើយនឹងមួយទៀតនោះគឺថាមិនមែនស្លាប់មិនមែនជាការព្រាត់ប្រាស់អីរស់ទេប៉ុន្តែការដែលលោកកូនដែលម្ដាយលើកឲ្យចេញពីគំនោភ្នក់ភ្លើងហើយចង់ ចូលមកក្នុងគំនូខេះក្តៅគំនូភ្នក់ភ្លើងវិញនេះអាហ្នឹងក៏ដូចជា លោកកូនស្លាប់ដែរអាហ្នឹងឯងបានជាញោមយំហើយបានរៀបរាប់ពីរឿងនាងយក្ខិនីអីអីចឹងទៅ គឺជាមេត្តារបស់លោកកូនពីជាតិមុន ដល់ទៅ ដឹងរឿងចឹងទៅ គឺថារំភើប អំភើបថាណែដែលអាត្មាអញនៅក្នុងភ្នោះនេះណាសូម្បីតែមេដាពីជាតិមុនសូម្បីតែទេវតាក៏គេស្រឡាញ់អាត្មាអញដែលនៅ ក្នុងភ្នោះហ្នឹងណាអញ្ចឹងគឺមានទឹកចិត្តនៅក្នុងភ្នោះតទៅទៀតទៅទាំងអញ្ចឹងរាប់ប្រជជនទៅ គ្រប់ឧបសម្បទាមេដាក៏ចាត់ចែងរោគចៃវអីអីបន្ថែមទៅដើម្បីឲ្យលោកកូននឹងបានឧបសម្បទាទៅនៅ ក្នុងពធិរៈគាថា ក៏មានសានុថេរគាថានឹងទៀតលោកឧបសម្បទាទៅមិនយូរប៉ុន្មានក៏សម្រេចព្រះអរហន្តទៅ លោកគង់នៅក្នុងព្រះសាសនារហូតបញ្ជន120ទៀតគឺញ៉ាំងពុទ្ធសាសនានឹងឲ្យឲ្យចម្រើនទៅដោយពធัวដែលសានុថេរៈនឹងបានប្រកាសសម្ដែងចឹងញ៉ាំងចម្ពូទ្វីបឲ្យកក្រឹកកក្រែងទៅ ការដែលលោកបានសម្រេចព្រះរហ័តព្រមទៅដោយបដិសម្ពិទានឹងហ្នឹងឯងហើយមានរឿងនៅក្នុងបៃដក22មេរៈតច្ចនិយសោតហ្នឹងទូសីមេទាំងដែលជាអតីតព្រះមហាមោគលានហ្នឹងចូលក្នុងក្មេងហៀលគោហើយគប់កវែងព្រះវិធូរៈអគ្គសាវកស្ដាំ នៃព្រះសម្មាសម្ពុទ្ធកកុសន្ធោទាំងកណា បែកបស័យស័កហោឈាមមកអាហ្នឹង គឺមិនមែនក្មេងនឹងអ្នកអ្នកគប់អ្នកកវែងទេគឺទូសីមេនឹងតែមកទៀតព្រះអង្គបែកព្រះវរៈកាយតួតមើ ព្រះវិធុរៈដែលបែកបស័យស័កហោឈាមទៅ ទឹកជីវរជោកហ្នឹងហើយក៏មានពុទ្ធិកាថា ទូសីមេធ្វើនៅ អំពើ មិនស្គាល់ប្រមាណតំណាលនឹងពុទ្ធិកានឹងទូសីមេជាយត់ព្រឹបទៅកើតក្នុងអវិជ័យនរកចឹង ទៅណាអត់មានត្រឡប់ទៅបរនិមិតវសវតីតនគេយត់ព្រឹបភ្លាមហ្នឹងហ្នឹងឯងចឹងអាហ្នឹងគឺជាអំពើរបស់ទូសីមេប៉ុន្តែវាខ្ចីកាយខ្ចីដៃរបស់ក្មេងហ្នឹងនឹងឯងហើយដូចជាសានុសាមណេរហ្នឹងគឺថាយៈខេណីហ្នឹងខ្ចីមាត់ ហើយរឿងកាយវិញ្ញាតវិជ័យវិញ្ញាតហ្នឹងវាតេតួនឹងចិត្តជាសមុទ្ឋានដូច្នេះអមនុស្សហ្នឹងមិនមែនខ្ចីតែមាត់ខ្ចីតែដៃទេខ្ចីទាំងចិត្តនឹងទៅទៀតវាធ្វើឲ្យចិត្តនឹងឯងវាមានវិបលាស់ប្រព្រឹត្តទៅក្នុងអារម្មណ៍ដែលអមនុស្សនឹងឯងបណ្ដាលរឿងបណ្ដាលអារម្មណ៍ឲ្យចិត្តនឹងវង្វេងទៅហើយចិត្តនឹងវាដោយអំណាច នៃអមនុស្សនឹងទេ មិនមែនជាកម្មរបស់បុគ្គលនឹងទេ មិនកម្មរបស់ក្មេងខ្វេលគោនឹងទេនឹងឯងពីព្រោះអានេះវាជាអំណាចនៃចិត្តរបស់ទូសីមេនឹងឯងហើយដោយសារនុសាមណេរហ្នឹង គឺដោយអំណាចនៃចិត្តរបស់នាងយៈនឹងឯងចឹងដែលវាបិទចិត្តប្រកដីរបស់សានុសាមណេរទៅ ហើយក៏បណ្ដាលអារម្មណ៍ឲ្យសានុសាមណេរនឹងឯងប្រព្រឹត្តទៅក្នុងអារម្មណ៍ហ្នឹងនិយាយអីថាអីអីចឹងទៅដោយអត់ដឹងខ្លួនឯងទេគឺនៅក្នុងអំណាច ចិត្តតានុភាពរបស់នាងយក្ខិនីនឹងឯងទៅទាំងស្រុងទៀតគឺខ្ចីទាំងមាត់ខ្ចីទាំងចិត្តគឺថាខ្ចីទាំងចិត្តយ៉ាងម៉េចគឺអានុភាពចិត្តរបស់នាងយក្ខនឹងវាអាស្រ័យនឹងហតិយវត្ថុរបស់នាងយៈទេមិនមែនទៅអាស្រ័យក្នុងហតិយវត្ថុរបស់សានុសាមណេរទេប៉ុន្តែអានុភាពចិត្តនឹងវាធ្វើឲ្យចិត្តរបស់សានុសាមណេរនឹងឯងវាមានវិបលាសប្រព្រឹត្តទៅដោយអានុភាពចិត្តរបស់នាងយៈ អញ្ចឹងចិត្តនឹងជាសមុទ្ឋានដែលនាំឲ្យនិយាយនឹងគឺវាជាចិត្តរបស់សានុសាមណេរនឹងឯងតែ វាស្ថិតនៅក្នុងការគ្រប់គ្រង របស់នាងយៈអញ្ចឹងបាន ជាកម្មនឹងវាកម្មនៅក្នុងនាងយៈឯណោះឯងចឹងឬក៏ដូចជានៅក្នុងទូសីមេអញ្ចឹងកម្មនឹងកម្មនឹងវានៅក្នុងចិត្តរបស់ ទូសីមេឯណោះទេមិនមែននៅក្នុងចិត្តរបស់ក្មេងទ្វាលគោទេប៉ុន្តែគឺអានុភាពចិត្តរបស់ទូសីមេនឹងវាបណ្ដាលចិត្ត របស់ក្មេងខ្វៀលគោនឹងឲ្យវាប្រឡាស់ចឹងទៅ បានជាសមុទ្ឋាននៃការគប់កវែងនឹងមកអានឹងគឺចតានុភាពវាប្រព្រឹត្តទៅអញ្ចឹងបានណាចឹងដោយរិទ្ធរបស់អមនុស្សនឹងអញ្ចឹងគឺថាសេចក្តីទាំងអស់នេះពុទ្ធបរិស័ទក៏បីនឹងបានជ្រាបទៅតាមន័យព្រះអភិធម្មនឹងកាយវិញ្ញាតវិជ័យវិញ្ញាតវាមាន ចិត្តជាសមុទ្ឋានចឹងនឹងឯងចឹងវាមានអានុភាពទៅតាមសភាពនៃចិត្តនឹង គឺតេតួងទៅនឹងចិត្តជាបច្ច័យចឹងទៅវាមានឧតតសមុដ្ឋានករូបនឹងទៅតាមអ្វីអ្វីដែលវាមានចិត្តជាអនុភាពវាមានកម្មជាអនុភាពវាមានឧតតនឹងឯងជាអនុភាពវាមានអាហារជាអនុភាពអនុភាពនឹងគឺបច្ច័យនឹងឯងចឹងប៉ុន្តែវាជាបច្ច័យមួយដែលប្រព្រឹត្តទៅដោយអនុភាព ដែលនឹងធ្វើឲ្យសភាពនៃអវ័យអវ័យនឹងកើតឡើងដោយសពគ្រប់នឹងដូចជាអភិញាអីចឹងដែលអាចជប់សាងនិមិត្តវិមានប្រាសាទអីបានចឹងទៅអានឹងវាមាន ចិត្តបច្ចយៈឧតសមុដ្ឋានរូបកើតឡើងអញ្ចឹងគឺថាអានុភាពនៃចិត្តអភិញ្ញាហ្នឹងវាជាបច្ច័យឲ្យមានឧតឧតហ្នឹងនាំឲ្យកើតមានវិមានប្រសាទអញ្ចឹងទៅអាហ្នឹងគ្រាន់តែចង់លើកពីអានុភាពនៃចិត្តវាមានអញ្ចឹងទេនឹងឯងដូច្នេះវាមានរិទ្ធអានុភាពនឹងដែលទៅធ្វើឲ្យចិត្តរបស់អ្នកដតីនឹងឯងប្រែប្រួលទៅនឹងឯងក្រឡកទៅអញ្ចឹងវា អត់ជាប្រកដីរបស់បុគ្គលនឹងទេរនៅក្នុងអានុភាពនៃចិត្តអ្នកដតីចឹងទៅវាធ្វើឲ្យចិត្តនឹងជាសមុដ្ឋាននៃកាយវិញ្ញាតវិជ័យវិញ្ញាតមែនប៉ុន្តែចិត្តនឹងគឺវាស្ថិតនៅក្នុងកម្មរបស់អ្នកដតីនឹងឯងអញ្ចឹងគឺជាការដែលលើកឡើងដើម្បីបញ្ជាក់នៅក្នុងបញ្ហាហើយធ្វើយ៉ាងម៉េច កុំឲ្យមានអមនុស្សអីចូលបៀតបៀនអីអីចឹងទៅហើយយើងមិន អាចទៅធ្វើអីឲ្យហួសពីសមត្ថភាពយើងទេនឹងថាឲ្យទៅជាព្រះអរហន្តអីអីដូចនៅក្នុងមេរៈតច្ចនិយៈសោតហ្នឹងមេចូលទៅ ក្នុងព្រះមហាមោគលានប៉ុន្តែអត់មានធ្វើអីលោកបានទេ គឺណាក្រាន់តែចូលទៅលោកដឹងខ្លួនថាធ្ងន់ធ្ងន់អីចឹងទៅ ពិចារណា ទៅក៏ដឹងថាមេ ហើយក៏បណ្ដេញមេនឹងចេញមកបានប្រសូតនឹងហៅថាមេរៈតច្ចៈនិយៈសោតប្រែមកថាប្រសូតបណ្ដេញមេក្នុងបៃដកលេខ22ដែលប្រសូតចុងក្រោយគេហ្នឹងអត់មានបៀតបៀនអីព្រះមហាមុគលានបានទេប៉ុន្តែប្រប៉ុណ្ណឹងក៏ឈ្មោះថាបៀតបៀនដែរគ្រាន់តែថាព្រះមហាមុគលានមិនបានជាវង្វេងអីអីទៅទេពីព្រោះ វាតាកទួង ទៅនឹងកិលេសក្នុងចិត្តសន្តានដែលនៅមាននឹងឯងវាដូចថាខ្មោចក្នុងឲ្យដៃបានខ្មោចក្រៅចូលបានអញ្ចឹងវាតាកទួងនឹងកិលេសដូច្នេះយើងដែលនៅមានកិលេសយើងទៅធ្វើម៉េចឲ្យអស់កិលេសវាតល់តែថាយើង បានដល់បត្រៃសរណគមអញ្ចឹងទៅ យើងមានសិល5ឧបោសថអញ្ចឹងទៅបណ្ណាក៏ប៉ុណ្ណឹងទៅទៅតាមសភាពដែលជាទីពឹងនឹងអញ្ចឹងទៅហើយអប់រំមេត្តាចិត្តអញ្ចឹងទៅវាមានអានុភាព ដែលប្រព្រឹត្តទៅដោយមេត្តានឹងដោយក្នុងករណីមេត្តសោតអញ្ចឹងព្រះអង្គបង្រៀនឲ្យភិក្ខុនឹងផ្សព្វផ្សាយមេត្តាទៅក្នុងព្រៃហ្នឹងធ្វើឲ្យ ទេវតាទទួលមេត្តានុភាពទៅ ទៅជាថែរក្សាលោកដូចជាមេត្តារក្សាបុតទៅ ពីមុនអត់បានទេទាំង លួងបន្លាចហ្មងទៅណាធ្វើរូបអាក្រក់ធ្វើសំឡេងអាក្រក់ជាពិសេសក្លិនពិបាកទ្រាំមែនទែនតែលោករត់ពីកន្លែងហ្នឹងហើយមិនបានទេវតាធ្វើអញ្ចឹងថាមកពីទេវតានៅពីលើលោកអត់បានតែជានុភាពរបស់សិលធ្វើឲ្យទេវតាអត់អាចនៅបានវាលំបាកនឹងចុះមកដល់ពេលលោកមុនទៅបិណ្ឌទៅអីទៅឡើងទៅវិញទៅវិមានវានៅលើដើមឈើនោះនឹងឯងទាំង ដល់អញ្ចឹងវាលំបាកអញ្ចឹងក៏បណ្ដេញលោកឲ្យចេញទៅ តែដល់ទៅលោកមានមេត្តាចិត្តចម្រើនឡើងអញ្ចឹងទៅចិត្តរបស់ទេវតាហ្នឹងក៏បានទទួលមេត្តានុភាព ទៅជាមានសទ្ធាទំនុកបំរុងព្រះវិខុសង្ឃទៅវិខុសង្ឃក៏បាននៅចិត្តស្ងប់រងាប់ទៅចម្រើន សមថវិបស្សនា បានព្រះអង្គទ្រង់ប្រកាសសម្ដែង កំភូប្រមាំងកាយមិមាំងវិតិធ្វានឹងឬក៏កាយមិទាំងនឹង នឹងកាយយ៉ាងអ៊ីម៉ាំងឬក៏កាយយ៉ាងអ៊ីទាំងហ្នឹងគឺថាកាយនេះ ដែលប្រពលក៏បីដឹង ថាដូចជាឆ្នាំងដីនឹងអ្នកករូប្រមាំងចិត្តមិទាំងថាគេថ្វាក៏បីបិទនៅចិត្តនឹងឲ្យចិត្តដូចជាគេបិទនៅទ្វានគរយោធេធមេរាំងបញ្ញាវុធេអ្នកជីតាញ់រកេអនិវេសណោសេយាក៏បីច្បាំងជាមួយនឹងកិលេសដោយអាវុធគឺបញ្ញា ក៏បីរក្សានៅជំនះដែលខ្លួនឈ្នះហើយមិនជាបុគ្គលដំអកនៅឡើយក៏សម្រេចព្រះរហັດជាព្រះរហន្តអស់ទាំង500អង្គទៅ ដោយមេត្តានុភាពនឹងអញ្ចឹងគឺយើងអប់រំតែប៉ុណ្្នឹងឯងបានតាមនឹងទៅអញ្ចឹងខ្ញុំបកណារៀបរាប់សេចក្តីនៃពធបានមកដល់1ម៉ោង20នាទីចឹងនៅ1នាទីទៀតហ្នឹងក៏បញ្ចប់ពធទុកដាក់ប្រាក់បុជាពធទេសនា